សង្សារនាយជើមបង្ហាញ តម្រុយបែកបាក់ជាច្រើនមួយរយៈចុងក្រោយនេះអ្នកមេម៉ាយកូនមួយសេងសុខីមដែល គេស្គាល់ថា ជាសង្សារបណ្ដោចិត្តរបស់តារាចម្រៀងនីជើមត្រូវបានគេសង្កេតឃើញថាបង្ហោះសំណេរផ្លែកផ្លែកជាច្រើនរៀបរាប់ពីរឿងរ៉ាវនៅក្នុងចិត្តប្រៀបដូចជាកំពុងតែមានវិបត្តិអ្វីម្យ៉ាងពាក់ព័ន្ធទៅនឹងទំនាក់ទំនងស្នេហា ជាមួយបុរសមុខមានមន្តស្នេហ៍លោកសុកមេសាហៅនីចើមនោះជាក់ស្ដែងមួយរយៈចុងក្រោយនេះអ្នកនាងសេងសុខីមបានបង្ហោះសម្លេងជាច្រើនបន្តបន្ទាប់គ្នា ហាក់បង្ហាញចំណងស្នេហ៍របស់ពួកគេកំពុងរង្គោះរង្គើខ្លាំងកាលពីម្សិលមិញក្នុងសម្លេងមួយនោះ នាងបាននិយាយពីរឿងរ៉ាវខូចចិត្តដែលនាងត្រូវបានសង្សារកុហកជាច្រើនលើកច្រើនសាររហូតคล้ายជាទម្លាប់អ្វីដែលចាប់អារម្មណ៍ជាងនេះនោះ នាងនិយាយដល់រឿងចប់គ្នានិងការបើកផ្លូវសង្សារទៅរកមនុស្សស្រីដែលល្អជាងខ្លួនថែមទៀតផងអ្នកមេម៉ាយចាយរៀងរូបនេះបានរៀបរាប់ថា អ្នកសុប្រាយតែរឿងខូចចិត្តអ្នកកុហកឡើងធ្លាប់ ជាទម្លាប់ខ្ញុំ តែងតែចាប់បានចប់គ្នាតាមសម្រួល ជាជំរឹះល្អបំផុត ទៅរកមនុស្សស្រីណាដែលស្អាតស្ដាប់អ្នកជាងខ្ញុំទៅតែអ្នកមិនអាចរកបានមនុស្សស្រីដែលស្រឡាញ់អ្នកជាងខ្ញុំ គិតពីអ្នកដែលគ្មានចង់បានអ្វីពីអ្នកគ្មានទេ ដោយឡែកនៅ4ថ្ងៃមុន តារាសម្ដែងរូបនេះបានផ្លែផ្កាឲ្យបរោះជាសង្សារគឺតារាចម្រៀងនីជើបថាកុំខឹងខ្ញុំ បើខ្ញុំចាក់ចេញតែគួរបន្ទោសខ្លួនឯងដែលបណ្ដោយឲ្យបាត់បង់មនុស្សស្រីដែលស្រឡាញ់ស្មោះត្រង់និងអ្នកបំផុតនៅថ្ងៃបន្ទាប់អ្នកមេម៉ាយសាច់សក់ខ្ចីរូបនេះបានសរសេរថាអូនស្រឡាញ់បងតែបើតាមគ្រួសារពេកយើងបែកគ្នា ទោះបីជាសំណេរខាងលើនេះសេងសុខីមមិនបានបញ្ជាក់ច្បាស់ក៏ដោយតែអ្នកប្រើប្រាស់បណ្ដាញសង្គមបានដាក់ការសង្ស័យថា បច្ចុប្បន្នស្នេហារបស់អ្នកទាំងពីរទំនងជាកំពុងតែជួបរឿងរ៉ាវមិនចុះសម្រុងនិងរកម្មរកោគ្នាម្យ៉ាងទៀតបើតាមការសង្កេតមួយរយៈចុងក្រោយនេះគូសង្សារដែលធ្លាប់តែល្អុកល្អឿនឃ្លាតគ្នាមួយជំហានមិនបានផងនោះស្រាប់តែប្រែជាស្ងប់ស្ងាត់មិនសូវជាមានភាពផ្អែមល្ហែមដូចពីមុនទៀតឡើយ។ សូមរំលឹកថា ចំណងស្នេហ៍របស់ តារាចម្រៀងមុខមានមន្តស្នេហ៍លោកសុកមេសាហៅនីជើមនិង អ្នកមេម៉ាយកូនមួយសេងសុខឹមត្រូវ បានបើកចំហឲ្យមហាជនដឹងឮអស់រយៈពេលប្រមាណជិត2ឆ្នាំមកហើយហើយក៏តែងតែបង្ហាញនៅភាពផ្អែមល្ហែមល្អុកអឿនជាមួយគ្នាជាប្រចាំផងដែរជាការកត់សម្គាល់ក្រោយពីបើកស្នេហាចំហជាសាធារណៈ គេតែងតែឃើញសេងសុខឹមតាមប្រគាកដៃនាយចើមទើបតែគ្រប់កម្មវិធីមិនថានៅក្នុងរាជធានីភ្នំពេញឬតាមបណ្ដាខេត្តប៉ុន្តែអ្នកទាំងពីរពុំដែលបង្ហើបរឿងរៀបការនោះឡើយបើទោះជាយ៉ាងដូចនេះក្តីប៉ុន្មានខែកន្លងទៅ តារាចម្រៀងនាយចើមនិងអ្នកមេម៉ាយកូនមួយសេងសុខឹមបានទិញផ្ទះវិឡាតម្លៃខ្ទង់សែនដុល្លាររួមគ្នាដើម្បីបញ្ជាក់ពីភាពច្បាស់លាស់ និងរឹតបន្តឹង ចំណងស្នេហ៍ឲ្យកាន់តែជឿជាក់លើគ្នា ចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ